ហើយអ្នកខ្លះនឹងចេញមកអះអាងរាសីខ្ញុំមិនដល់រាសីគេនោះទេអើខ្ញុំធ្វើម៉េចរាសីរបស់ខ្ញុំគឺទេវតាចាឲ្យខ្ញុំមកធ្វើនាយករដ្ឋមន្ត្រីគ្រប់គ្រងដីខ្មែរអោះប្រហែលទស្សវត្សអញ្ចឹងទៅ គ្រប់គ្រងទាំងក្បាលអស់លោកនឹងទៅទៀតណានិយាយឲ្យវាត្រង់អញ្ចឹងហ្មងទៅណាអាខ្លះវាថាឯងនឹងល្ងងណាចុះ បើសិនជាហ៊ុនសែនល្ងងណាស់មិនក៏ហ៊ុនសែនប្រើក្បាលណែឯងបានណាណែឯងទៅចាំអាកន្លែងហ្នឹងពេលចូលឆ្នាំគួរណាស់តែឈប់បាញ់ប៉ុន្តែពេលចូលឆ្នាំវិជ័យឯងទៀតវិជ័យឯងទៀតណាឥឡូវអ្នកណាជួយជួយជួយពង្រឹងអំណាចរបស់ហ៊ុនសែនអាមួយហ្នឹង អានឹងស្រួលប្រើអានឹងក្មេងស្រួលប្រើណា ខ្ញុំហៅវាក្មេងទៅចុះព្រោះអានេះដូចក្មេងមានដៃយើងស្រួលប្រើណាស់កែរដ្ឋធម្មនុញ្ញពី2ភាគ3មក50ពុក1គឺ ជាការប្រគល់អំណាច កាន់តែខ្លាំងឲ្យគណៈបកប្រជាជនមកឲ្យគណៈបកប្រជាជនអញ្ចឹងសុំអ្នកឯងអ្នកគ្រប់គ្រងអ្នកឯងមេរបស់អញវាអន់ពេកបានជាហ៊ុនសែនវាខ្លាំងដល់ប៉ុណ្ណឹងមកពីមេរបស់ឯងឲ្យតើ អានឹងនិយាយគ្នាច្បាស់អញ្ចឹងហ្មងមកភ្លើអញ្ចឹងអញ្ចឹងហើយមកលេងជាមួយហ៊ុនសែនមិនកើតណាអានឹងនិយាយតាមមួយបែបទៅណាខ្ញុំខ្ញុំធ្លាប់និយាយថាមាន សត្រូវដែលមានការវៃឆ្លាតល្អជាងមានមិត្តដែលវាល្ងងហើយខ្សោយណាប៉ុន្តែអានេះ អាសត្រូវមួយនេះគឺសត្រូវដែលវាល្ងងហ្មង សត្រូវនៅវាល្ងងអាចគេរំត្រូវចង្វាក់រំវងផ្ទះផ្លូវទៅផ្ទះម៉ែក្មេកឯងទៅរំស្លូវាខុសរឿងខុសរ៉ាខុសរឿងខុសរ៉ាទៅចូលក្នុងវត្តទៅជេរឯងនៅក្នុងវត្តអញ្ចឹងទេតែខ្ញុំមិនចង់បាញ់ប្រហាយជាមួយនឹងណាទេទុកឲ្យបរិយាកាសទុកឲ្យវិជ្ជាជនកតកៃទៅ កាត់ទឹកដីវិញបើល្ងងអញ្ចឹងអញ្ចឹងដែរទេធ្វើម៉េចមិនមែនគ្រាន់តែជាលំនៅឋានដ៏កក់ក្ដៅប៉ុណ្ណោះទេ តែជាទីកន្លែងដែល អាចសម្រាកលំហែរំសាយរាល់ទុក្ខកង្វល់អារម្មណ៍ស្មុគស្មាញបន្ទាប់ពីការនឿយហត់ពេញមួយថ្ងៃគឺជាទីឋានពោពេញដោយសេចក្តីសុខសុភមង្គលជានិរន្តរ៍